ល្អហើយថាកាទៀវអត់យកសាច់នេះនេះនេះអូឯងខំប្រហោងពោះតែទិញលើអត់មានទេដល់ស្រ័យពេកបែបបើមែនមើលខំតែប្រហោងមិនស្មានតែអត់ទិញសាច់ស្រុកយួនគាត់ណាអូយនេះឯងលឿនណាឯងធ្វើមកច្រានម៉ែមកខាងហ្នឹងងាយមិនរៀបគេទេទិញទូទូទិញទូខាងម៉េចថាយកទៅចេះចេះចេះប៉ាឲ្យថាដឹងដាក់កើបង្កើទេដល់ពេលភ្ញាក់ឡើងព្រាមណា សាក់ដាក់មើលខ្លាញ់ពីឲ្យផងយកអាទួយនោះខ្លាខ្លាញ់បានយកមកខ្លាខ្លាបានយកមកសាក់ដាក់លោមកមើលដាក់លោមើលតែគាត់ដល់ភ្ញាក់ឡើងដឹងរឿងទៀតមកយំមិញដេកអលក់ដេកនឹងគិតដាក់បានយកមកបានយកមកហើយយកមកជីកង់ជីណែចូលទៅកាទៀវនឹងច្រឡំផ្ទះទៀតអត់មើលអាឈើវាដាក់ហាឯងថាទៀត ដូចជាផ្ទះជួបជួបតែលោកវណ្ណាប៉ុណ្ណេះអត់មានដាក់យីហោដាក់ផ្លាកអីបាទត្រេមែនចាំគាត់ថាតែខ្ញុំមិនចាក់ខ្លួនមើលរឿងសួរគេណាតែហើយដឹងអានៅម្ដុំណាមិននៅម្ដុំបីបីហ្នឹងអាដួងអែបែបហ្នឹងតែនៅម្ដុំហ្នឹងឯងប៉ុន្តែមិនដឹងផ្ទះមួយទេអត់ទៅចូលច្រឡំផ្ទះខាងចូលច្រឡំឲ្យសួរគេបងថាជិះបងមិនច្បាស់ហឹងថាសួរគេតែសួរគេគេចោលផ្ទះនោះមិនដឹងរឿងតែលឺសូយើងនិយាយផងតែចូលទៅមែនផ្ទះហ្នឹងចាបងផុត មកហើយយើងមានស្នួននៅមុខផ្ទះដែរណានេះស្នួនគេមិនគេអត់ហាលើកនេះគេអត់ហាណាអូចង់តែមិនគេអត់អត់ទេម៉ែគេធ្វើប៉ុន្តែគេអត់ហាទៅមុខផ្ទះហ្នឹងគេនេះនឹងគេលេខគេលេខហាដែរណាទេបងកន្លែងដាក់ឃើញគេធ្វើតាមទម្លាប់របស់គេគេថាចេះអើយ kì Wah, kimatnya ya. Chia sẻ mai cái. Anh cứ sọc à. Anh cứ sọc đấy. <laughs> Sọc đấy, cứ sọc Hay tao hay tao sợ sọc hả vậy? À đang sọc đó chị ta cứ sọc tao sọc. Đó là ba chua gần uất tao sọc đó. Ừ. Anh cứ sọc đấy, anh Hay chua hay sọc ná. Bài nó sọc ná. Chứ mà khi tao ai nữa. Ừ. À. là phải hay tao biết anh cái tao đấy. ហើយហើយអ្នកតែអីគេជាសួរបាយសុំឲ្យលក់ដាច់ដល់ហើយ5000 5000ឲ្យដាក់តកកទៀតតកកហ្នឹងនៅសល់ធុងហ្នឹងប្រហែលជាមួយបាទេអញ្ចឹងពេលព្រឹកដាក់5ហើយពេលថ្ងៃហាយមកទៀតហ្នឹងឯងមើលមកដល់ដែរមកយូរហើយពីកង់ឲ្យធំឡើងប្រយ័ត្នកប់ជើងកង់ធាក់កង់ Nè, men màu tôm, mà ăn để ăn thêm men này. thầy hiến men sơ má này mà mãi mới hiến mà tình tích tháng chị ơi chị ơi cho má tôi chị ơi chị ơi mãi mới ừ, anh ấy à ấy thành chân à, à tông dẫn trong chi hả ឲ្យមីកៃវាឲ្យមីកាអានហើយយើងយកមីកៃយកឲ្យត្រីឡាមួយមកគាត់អញ្ចឹងចងៃមកវាអានអានអឺតែយកអាប្រាប់អេខ្នងមកលូកដៃយើងដាក់ខ្លប់ខ្លប់ខ្លប់គេអសខោហើយដល់នោះឯងជាខំបកបអាចារ្យថាយាយកុំអស់រើយើងអវេទុកអីទីមួយហើយមកកុំអស់រើយើងទៅស្វ័យទូឆាកាទៀវយ៉ាគុំជីមកដល់បាត់ធំទៅ Thank you. សើមល្អដល់មកនេះម៉ាក់អត់ប្រៃនៅថ្មីយ៉ាងណាមានអីយកអីមួយដាក់ទៅនេះមើលណានេះណាកប្រៃអូនយកអីយកអីមួយដាក់កន្លែងទៅនេះមកអត់ដំណងកន្លែងថតផងពួយតើយកអីមកពួយអីនេះធ្ងន់ណាស់ឲ្យជីឡើងទៅអាទៅណាវិញទៅកន្លែងណាហ៎កន្លែងណា ទិញពីពេញមកអត់ទេឯងទិញឡើងនេះតែទិញឡើងណាកន្លែងម៉ូនេះណាអឺចូលពុកផ្ទះហងណានោះគាត់ធ្វើនៅនឹងបងយើងនេះឯងធ្វើនៅធ្វើនៅនឹងឯងជាចាក់ស្រីអូនអង្សាឡើងធ្វើនៅស្រែចំការចឹងសុតទៀងសុតខ្លាំងតាក់អង្សាដាក់អុយឈុតដាក់អុយអីណាវ៉ាមហ្នឹងងប់ហ្នឹងមិនញ៉ាំពីតែយើងទៅចោមចៅហ៎ពេលចោមចៅវាស្រួលនេះ ទៅតែចង់ចៅណោះទៅនេះមកវានៅយើងនៅដុំសានមានណាលក់លីលក់កាទៀវហ្នឹងណាច្រើនណាស់យើងចែកអ្នកចានអ្នកចានគ្រូសាច់ហ្នឹងច្រើនណាស់អត់មានធ្វើទៅទីអឺមីកាទៀវឆាក់កាទៀវកសៃធំនេះកសៃធំធំនេះទៅយើងថាតោះអានេះអញយកវាសួរមកទៅដល់ពេលហើយទៅបងថាឆាកាទៀវវិញឆាកាទៀវវិញអានេះឆានេះក៏ទុំនេះឆានេះ mình không vào cột mà ở sạch nào sáng thì ở miền này miền ca miền đào đóng đại như vậy là chai cái giấy tôi chặn giấy sao bên bên này thôn này thì lấy dùng tin là mò mình lên ừ lấy kia là lan từ bơm thôn thông mới mất á ấy vẹn nào ống à tôi tôi quay cả nhét liền lại tận បាយទៅនឹងហើយជិះខ្ញុំថាដែរខ្ញុំថាម៉ៃកុំដាំបាយច្រើនពេកដាំបាយពីបានឯងខ្ញុំទិញអារបស់នេះមកនេះអត់ដល់ដាំបាយដាំបាយថាដាំបាយដាំបាយខ្ញុំមាននៅចាំកដាលកូនអាហ្នឹងវាញ៉ាំមួយសាច់មាន់តែយើងញ៉ាំកាទៀវជាតិទៀតបីហើយហេយកកាទៀវមកហោមកវិញគេជួយចិត្តមកទិញកាទៀវគាត់ទៅអាធ្លាប់ទិញកាទៀវគេណោគេអីចឹងណាហើយមែនម៉ែទៅដល់ទីព្រោះទៅ tiệt đi thêm thôn cô cho mơ thôn thêm mò đó nó cái mò như nhám không bóc thế là kì đây đấy ờ. nhám tân lắm con nhiêu này con nhiêu mà không mua nó hay là chị đã làm toàn đen em. thế cái này nó bánh trái nó mấy điểm nó là bánh cookie lớn lắm នំមិនអញ្ចឹងតែម៉ែវិញអត់មានជន់ធំជន់ជន់ធំជានុកលៀងបន្លែគេជិះដាក់ទាំងអស់ខាទាំងអស់អត់មានធំលងមួយនោះអត់មានធំគឺមើលទៅបីស្ដាយទេមើលតែមើលអត់ដូចយើងហ្នឹងហើយណាគេវិញវិញបងគេណា ចង់ដោះស្លឹកហើយក៏ຕົកឲ្យធាត់ទៀតតែយើងអត់ទេណាហើយខិនតិចយើងនៅឡើងវែងផងតិចតិច1គីឡូណាយើងហើយមើលឃើញថាអត់ជឿ1គីឡូណាយើងមើលគេមកដល់ហើយមើលអឺដល់អត់អត់ជឿថា1គីឡូដូចតិចម៉េចខ្ញុំនិយាយប៉ុន្តែមិនគេទៅគឺគ្រូគេនេះអត់ទេខំគេខ្ញុំឯងមើលបងគេមកដូចនេះមើលពីបងអាឆ្វេងដូចអានេះបងបងមក Đó của con, của con không kia nó lại luôn. Không thể. Đánh sạch cô mới hay tại. Chị rồi, chị kia tôi không hai cho tôi màu cho tôi không. Nó lên đặt thùng chút chứ đặt không Dạ thùng cho lên. Vậy. Trái mà đừng không đừng đừng hùng đấy. Theo pin như không Anh em tin sao mà hùng. Thì chi đâu thao tao còn. Ờ chị cảm thấy không đâu lại cho à ôn thì chi cho tao đâu lấy dài tao đâu lấy cho nó cái quả nó gõ rửa vậy to đành nó cháu rồi còn về đấy cái đại bài viên luôn đấy viên phải luôn đấy thanh vàng ở đây ở đây nó kiếm tu năng anh dùng sợ vậy sống vô mai nó lấy Chương chương chương chương lách chương lách chương ừ. cho bảy đông sao mấy nhá mẹ mà bằng vào tao không ăn đắng này rồi lưu tục tân ít lưu còn lại đập đập lưu thích thuốc đập lưu nhưng mà mấy thằng đập lên thì tử chụp ấy còn nữa mấy chồng មានទៀតអត់អត់អញ្ចឹងនៅបន្តទៅទៅមើលស្រោចសាច់ ខោអសតតែឆាប់ខោតែឆាប់ចូលជាងហើយអត់នេះខ្ញុំបាក់ដែរគេទៅគេតែងគាត់ថាហើយខ្ញុំថាមិនមែនខ្ញុំទៅបោះណាស់ណាស់អត់នេះណាគាត់កាន់មកផ្លែខ្ញុំល្វីសមើលទៅឃើញហ៎ដល់ឯងតែទៅហ្នឹងយ៉ាងណាយ៉ាងនៅខាងខាងថាទាំងហ្នឹងណាដល់ហ្នឹងណាហើយ đấy chỗ thèm giang phế mấy thèm giang ở sai thôi thấy mày đi mày trên យកនេះយកមកអីចឹងតែអ៊ឹមនេះគាត់តែអត់បានទៅទិញណាទៀតទេអេទិញអាហារហ្នឹងបានហើយអើឡើយមិនសមមិនទៅទិញអាហារហ្នឹងមិនទៀតនៅកន្លះទៅតែគាត់ឲ្យបាយអត់អីទេប្រែងសាទឹកណាស់ច្រើនដល់អូនដែរអត់ទេឥឡូវអត់សុំផឹកមុនហ្មងមុនហ្មងថ្ងៃបងហើយគេផឹកទៅឆ្នាំទុកទុកថ្ងៃក្រោយមានការអញ្ចឹងទៅ Ờ, con tìm chỉnh thêm nữa con Ai gửi dần Chị bỏ cho tờ mấy con Thôi gửi Bỏ mấy nhá, bỏ mấy nhá luôn Thôi gửi dần Có một video camera Cụ lắm rồi Cụ ở bán mơ ná Cụ ở bán mơ ná Cụ ở bán mơ ná anh sẽ ba ọt tràn. Nè nè nè nè. Anh sẽ bay ảnh hát bay về về về. Anh bình ca. Dương ọt dương ọt tay cướp đây dương cắm dương tâm à. Về đây chưa ghê rồi. Thank you. កោគេឲ្យគេផាត់ចឹងអត់បានណាជួយហើយថាកុំភ្លេចណាមកឲ្យព្រួយឲ្យចាំ